សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញពីរបៀបប្រើប្រាស់ Table View Controller ជាមួយនឹង Xcode version 8នឹងប្រើភាសា Swiss 3អ្នកចូលមកបង្កើត project create new Xcode project ហើយចុច single view application ហើយដាក់ឈ្មោះ project របស់អ្នកខ្ញុំដាក់ឈ្មោះថា lesson 1 table view controller ហើយសម្រាប់ភាសាគឺយើងប្រើ switch ហើយ device យើងប្រើ universal នេះសម្រាប់ទីតាំងដែលយើងដាក់ project របស់យើងនៅពេលដែលយើងបង្កើត project ហើយយើងនឹងឃើញ ទាំងមួយដែលជាខបជាតិរបស់យើងនៅក្នុងនោះវាមាន main storyboard ហើយនិង video controller ដែលវាបង្កើតឲ្យយើងស្រាប់ default របស់វាបង្កើតមកមាន video controller មួយអញ្ចឹងថ្ងៃនេះយើងរៀនអំពី table view controller អញ្ចឹងយើងលុបវាចោលហើយទាញ table view controller មកដាក់វិញហើយអ្នកទាំងអស់គ្នា complete ចុចទៅលើពាក្យថា initialize view controller ដើម្បី យើងចុចត្រង់ហ្នឹងដើម្បីឲ្យវាចាប់ផ្ដើមដំបូងគឺវា run ទៅលើ view មួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់ run ទៅលើ view មួយណាអ្នកទាំងអស់គ្នាចុច is initialize view controller លើ view មួយនោះអញ្ចឹងនឹងវានឹងចាប់ផ្ដើមដំបូងបើក app មកភ្លាមគឺវានឹងបើក view controller មួយមុនហ្នឹងមួយហ្នឹងមុនគេឥឡូវនេះអ្នកទាំងអស់គ្នា run វាជា simulator ដែលខ្ញុំនឹង run លើ iPhone 7 Plus បាទឥឡូវនេះយើងបាន table view controller មួយតើយើងញាត់តន័យយ៉ាងណាយ៉ាង ដូចម្ដេចដើម្បីចូលទៅក្នុង table view table view របស់យើងឥឡូវយើងត្រឡប់ទៅបច្ចេករបស់យើងវិញយើងត្រូវញាត់ខ្លះឲ្យវា ឥឡូវនេះវាអត់មាន class ទេអញ្ចឹងយើងមាន view controller ស្រាប់នៅក្នុងហ្នឹងសួរថាតើយើងអាចញាត់ view controller ធម្មតាបានចូលទេគឺយើងអាចញាត់វាបានទេអញ្ចឹងយើងត្រូវបង្កើតថ្មីយើង right click ម៉ៅស្ដាំហើយយកពាក្យថា new file នៅលើ project របស់យើងយើងយកការហៅ port touch ការហៅ touch class អញ្ចឹងយើងមិនបាច់បង្កើត method អីច្រើននៅក្នុងហ្នឹងវា generate ឲ្យយើងស្រាប់ឥឡូវទាំងអស់គ្នាយើងទៅមើលនៅវេកាត់ឡើងនៅពេលយើងបង្កើតអញ្ចឹងយើងដាក់វា យើងចង់ឲ្យវា sub class មួយណាយើងចឹង sub class របស់យើងយើងប្រើ UI table view controller អញ្ចឹង sub class របស់វាត្រូវតែ UI table view controller បើអញ្ចឹងយើងអាចប្រើ class មួយហ្នឹងលើ view មួយហ្នឹងបានទេអញ្ចឹងយើងដាក់ឈ្មោះវាឈ្មោះវាអីគេ lesson 1 lesson 1 table view controller អូខេចុច next ហើយ target នេះគឺត្រូវតែ click ដាច់ខាតដើម្បីឲ្យ file ហ្នឹងប្រោតស្គាល់ជាមួយនឹង project របស់យើង ខេចុចលើទៅពាក្យថា create ខេឥឡូវយើងបាន file នឹងមួយ ដែលមាន class ឈ្មោះថា lesson table view controller អញ្ចឹងយើងចូលទៅមើលនៅក្នុង main storyboard របស់យើងវិញអញ្ចឹងយើងប្រោមើលថា class របស់យើងនឹងចូលនៅនៅក្នុង project របស់យើងនឹងអញ្ចឹងយើងឃើញ lesson one table view controller អញ្ចឹងយើង click លើវាឥឡូវនេះ class ហើយនឹង view នឹងវាស្គាល់គ្នាហើយ អញ្ចឹងយើងរានវាម្ដងទៀតខេឥឡូវខ្លះរបស់យើងនៅរូបរាងដដែលដោយសារអីយើងអត់ទាន់មានដាក់តិន័យឲ្យវាទេឥឡូវយើងនឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបដាក់តិន័យនេះនេះឆ្នេះខ្ញុំនឹងបង្កើត table array មួយខ្ញុំនឹងបង្កើត array មួយ សម្រាប់ផ្ទុកតិន័យ this one case 2 okay ឥឡូវខ្ញុំ copy CLU មកអ្នកនរគ្នាចាំ okay let AR data ខេខេឥឡូវយើងបាន array មួយឈ្មោះថា AR AR data អញ្ចឹងយើងយកវាទៅប្រើមិនឥឡូវអ្នកទាំងអស់គ្នាខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នា ពីភាពខុសគ្នា រវាង Visual Did Load Did Receive Memory Warning Number of Section Number Row of Section ខ្ញុំនឹងបញ្យល់3ហ្នឹង Visual Did Load Number of Section Row Section Number of Section Number of Row in Section Visual Did Load គឺជា method មួយ ដែលវានឹងដើរមុនគេ នៅពេលដែល run value នឹងមួយមកក្នុង controller មួយហ្នឹងវានឹងដើរមុនគេបន្ទាប់មក number out row section ហ្នឹងជាអីគេយើងចង់ឲ្យ table របស់យើង ចេញប្រហែល section អញ្ចឹងប៉ុន្តែនៅក្នុងនេះខ្ញុំនឹងធ្វើឲ្យវាចេញតែមួយ section ទេហើយក្នុងមួយ section ហ្នឹងខ្ញុំចង់បោះឲ្យវាចេញប្រហែល row អញ្ចឹងដើម្បីជៀសវាងនឹង crash ក្នុងទិន្នន័យយើងអត់មានអញ្ចឹងយើងយក array របស់យើងហើយ count វា យើងឲ្យវាចេញប៉ុណ្ណឹងហើយធ្វើម៉េចដើម្បីញាត់ទិន្នន័យយើងចូលបាន សម្រាប់ការញាត់ទិន្នន័យរបស់យើង គឺមាន method មួយទៀតមានឈ្មោះថា self for index វាមាន method របស់វា table view ប៉ុន្តែ param របស់វាគឺ self for index អញ្ចឹងនៅពេលដែលយើង run តើវាចេញអីឥឡូវយើងមើលទាំងអស់គ្នា ហើយនៅពេលដែលយើងរ៉ានហ្នឹង app យើងនឹង crash crash ដោយសារអីយើងមើល message វាដោយសារវាអត់ស្គាល់ cell របស់យើងដោយសារអីដោយសារយើងអត់បានដាក់ ID ឲ្យ cell របស់យើង ជាទូទៅ developer ដែលគាត់ដែលទុំតែចាប់ផ្ដើមដំបូងពីច្រើនជួបនឹងបញ្ហាក្រាស់ហ្នឹងគឺពិបាករមែនទែនអញ្ចឹងបានខ្ញុំចង់បង្ហាញឲ្យអ្នកនរគ្នាឃើញនេះគឺជា cell table view cell ចឹងធ្វើម៉េចដើម្បីដាក់ឲ្យវាអញ្ចឹងយើងចុចលើប៊ូតុងកដាលនេះដែលមានរូបសញ្ញាបែបហ្នឹងយើងមានឃើញពាក្យថា identifier យើងដាក់វាអីក៏បានដែរឥឡូវនេះខ្ញុំដាក់ឈ្មោះថា cell អញ្ចឹងខ្ញុំយកពាក្យ cell ហ្នឹងយកមកដាក់នៅក្នុងហ្នឹង replace នៅកន្លែងហ្នឹងដល់ពេលយើងរ៉ានម្ដងទៀតចាំមើលវាបាត់ក្រាស់អត់ អូខេឥឡូវវាបាត់ក្រាស់ហើយប៉ុន្តែអត់តន់ចេញទិន្នន័យដែលយើងចង់បានទេអញ្ចឹងយើងត្រឡប់ទៅវិញនៅក្នុងនោះខ្ញុំអត់តន់បានបង្កើត cell វា customize cell វាទេខ្ញុំចង់ប្រើ cell scene របស់វានៅក្នុងហ្នឹងដែលមានបង្កើតស្រាប់ដាក់ bell tag label អញ្ចឹងយើងវាយពាក្យ tag label វានឹងចេញ វាជា table view cell ដែលមានបង្កើតស្រាប់នៅក្នុងនោះ ដោយសារខ្ញុំមិនចង់បង្កើតថ្មីខ្ញុំចង់ខ្ញុំនឹងបង្ហាញវាបន្ទាប់ធ្វើម៉េចដើម្បី customize នៅ visual បើយើងទៅតាមអ្វីដែលយើងចង់បាននៅលើ cell មួយមួយអញ្ចឹងនៅក្នុងនេះយើងអាចដូរទន័យវាមួយមួយដោយសារ array របស់យើងវាមាន index របស់វា index ចាប់ផ្ដើមមាន index ទី0រហូតដល់ទីម្លេចចុងក្រោយអញ្ចឹងនៅក្នុងនេះដើម្បីធ្វើដូរ index វាបានយ៉ាងម៉េចនៅក្នុង website មួយនេះវាមានបោះទន័យមួយតាម index path យើងយកពី index path ហើយ .row ឥឡូវយើងចង់ដឹងថា index path.row ហ្នឹងវាមានន័យយ៉ាងម៉េចកាន់តែច្បាស់យើង print វា print អូខេ index path.row អូខេឥឡូវយើង run មើលបងប្អូនគ្នាថាវានឹងទៅជាយ៉ាងម៉េចដែរចេញទិន្នន័យដូចតែអ្វីយើងចង់បានហ្នឹងអូខេឥឡូវយើងចេញហើយទិន្នន័យរបស់យើងវាមាន2 4 6 8 9 10អូខេឥឡូវយើងចេញហើយឃើញ0 1 2 3 4 5 6 7 8 9អូខេវាចេញលើអ្វីដែលយើងចង់បានអូខេវីដេអូខ្ញុំសូមបញ្ចប់នឹងប៉ុណ្ណឹងនៅរបៀបប្រើប្រាស់ table view សម្រាប់អ្នកទើបចាប់ដើមសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹង មានបន្តបន្តសូមទាំងអស់គ្នា subscribe ទៅលើ channel របស់ខ្ញុំខ្ញុំនឹងបង្ហោះវីដេអូផ្សេងៗបើមានបញ្ហាផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅលើ channel របស់ខ្ញុំបានសូមអរគុណបាទ